ទោះត្រត្រង់បត្រៃបដោះទាំងអស់ប៉ុន្តែដល់តែធ្វើកម្មដ្ឋានអត់ទេនឹងទេឡើយអូបត្រៃបដោះមានណាព្រោះដល់នេះចាំណាវិន័យបទោតបរមត្តព្រោះណាប៉ុន្តែធ្វើកម្មដ្ឋាននឹងទេឡើយទៅរៀននឹងសាមណេរអាយុ7ឆ្នាំសាមណេរគាត់ថាបបិលោចាចាំស្ដាប់ដូចដូចឧបមាដំបោកមួយរៀនរន6ហើយសំសំចូលទៅជ្រៅខាងហ្នឹងហើយជាព្រៃការចាប់សំសំតើទៅទៅធ្វើដូចហ្នឹង ធ្វើសោបកូននៅឆ្លៀវវៃគឺត្រូវបិទបិទបិទរុន5យកជួយញុកញុករត់គ្រប់5ចោលទុកតែមួយគឺដឹងថាអន្តងលែងចេញតាមណាចេញមកតាមណាអុយគឺចាំមើលនៅពេលណាសងចេញមកគឺច្បាច់ប្រកបណាចាប់ជាប់នឹងគេនៅខ្លាចអ្នកខ្លាចចាប់សត្វសងអ្នកជាវ័យក្នុងការទូមានចិត្តឲ្យដូចគ្នាអញ្ចឹង ព្រោះចិត្តយើងវារត់តាមជា5នេះរាងកាយជារមោករត់តាមភ្នែកទៅរករូបរត់តាមវិជាទៅរកសម្លេងរត់តាមច្បុតទៅរកក្លិនរត់តាមដាប់ទៅរករសជាតិរត់តាមកាយទៅរកក្តៅត្រជាក់រត់តាមចិត្តទៅរកធម្មនេះនេះចិត្តយើងថ្ងៃរត់ទៅសងរត់ទៅតាមជា6មិនងាយទូមានទេចាប់ម៉ាននេះសងចាប់ទៅនេះវាចេញទៅនោះចាប់ទៅនោះចេញទៅនេះយ៉ាងណាជា6នេះចាប់ម៉ានទេតែចហទាំងអស់ហើយធ្វើចិត្តម៉ានទេទូមានម៉ានទេ អ្នកសិក្សាថ្មីនេះទៅមិនរួចទេឡើយសិក្សាអ្នកមាននិស័យគេត្រូវបានចំណេញអ្នកផលសាសនាឯងនាំគេខុសគេដើរលេងត្រូវតែ2 5ឆ្នាំកម្ពុជាបានអីបានតិចសូម្បីត្រឹមសេចក្តីស្ងប់តែបន្តិចទៀតផង10ឆ្នាំអត់ទៅមកពីយើងអត់ដឹងអត់ជាវ័យក្នុងយើងហ្នឹងហើយព្រះលោកជាវ័យណាលោកថាឲ្យបិទទ្វារ5ទៅអញ្ចឹងយកចិត្តមកណាខាងក្នុងឡែង លេងលេងកណ្ដឹងភ្នែកទៅលេងលេងឃើញទៅធ្វើលេងឃើញទៅលេងឮទៅលេងផងផ្លិនទៅលេងទទួលរស់ទៅលេងដឹងអីទាំងអស់ចាំមើលទៅចិត្តឯងចេញតាណាខ្លះណាចាំមើលទៅចិត្តគិតអីខ្លះតែគិតសកតខាងនេះកុសលខាងនេះអកុសលត្រង់ណាអកុសលមិនឲ្យទៅឲ្យទៅតែខាងកុសលអាហ្នឹងចាំទូមានចិត្តចាប់អាហ្នឹងគេថាឆេកកោបកុលចាប់ចាំចាប់សត្វសន្សយល់ទេ នេះចាប់កន្លោអូយចាំមើលចិត្តយោគីចាំមើលចាប់សត្វទាំងសងគឺចិត្តដែលវានៅក្នុងនោះចាំមើលអត់ដល់ចិត្តទាំងវាមូលបានល្អហើយបានយើងចាប់រំពឹងខ្យល់បើជួននឹងហើមចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងឈប់ដឹងអីអស់រឿងអតីតកូនចៅប្តីស្រីបងប្អូនញាតិមិត្តប្រមាណលែងដឹង រឿងអនាគតទៅទៅណាមកណាក៏លែងដឹងរឿងជុំវិញក៏លែងដឹងដែលត្រូវដឹងគឺដង្ហើមចេញដង្ហើមចូលគ្រប់អេរិយាបថ9តែត្រូវអង្គុយជាធំយល់ទេការអង្គុយជាធំណាការអង្គុយជាធំណាបើមិនអង្គុយអណាត់ទៅបើទៅកើតអង្គុយសមាធិនឹងជាធំនឹងបានឆាប់សម្រាប់បើមិនទៅតាមដំណើរព្រះទេនឹងវាអត់បាននឹងឯងមានបានអីទេ តែមានតែទេវបលាស់ចេញចាក់សសធម្មចេញចាក់ពុទ្ធិកាហើយវានេះលេខ3ទៅលេខ1នេះជាឧបាយនេះគ្រាន់តែជាឧបាយទេសម្រាប់ទូមានចិត្តតបានយីណាអាត្មានេះណាសម្ដែងតាមនឹងចង់តាមស្អែកតាប់តទៀតឥឡូវអាត្មាសម្ដែងបន្តបន្តពីសិលមិញដើម្បី ទុកជាឯកសារឬក៏ទុកជាវិធីសាស្ត្ររបៀបក្នុងកិច្ចបរិបត្តិជូនលោកយាយដែលគាត់នៅខាងកំពង់សោមខេត្តកំពង់សោមនៅពេលម្សិលមិញយើងបានស្ដាប់អំពីបបកិច្ចកិច្ចខាងដើមគឺសទ្ធាសិលហើយនឹងបានរៀបចំការអង្គុយហើយនឹងប្រពោចិត្តដាក់ក្នុងដើមទូក ឥឡូវយើងស្ដាប់បន្តគឺថានឹងគឺកិច្ចការសំខាន់សំខាន់ណាត្រូវកត់ទុកក្នុងចិត្តឲ្យបានល្អតាមណាបើសិនជាយើងបានចេះខ្លួនយើងហើយយើងអាចប្រាប់ជនដទៃបានដូចនេះព្រោះធម៌របស់ប្រារយៈតាមណាបើសិក្សាចេះហើយក៏បីតម្លែងប្រាប់ដល់ជនដទៃមិនក៏បីលាក់លៀមទុកទេក៏បីតម្លែងប្រាប់ដល់ជនដទៃ បន្ទាប់ពេលយើងបានសមាធិសិលអង្គុយពេនភ្នែកតម្កល់កាយឲ្យត្រង់ប្រមូលចិត្តដាក់ក្នុងដើមទ្រូងហើយបន្ទាប់មកគឺយើងត្រូវបញ្ជូនស្មារតីយើងតាមខ្យល់វិធីសាស្ត្រដកដង្ហើមចេញវែងមួយមកហើយដកដង្ហើមចូលវែងមួយទៅទៀតត្រឹមដក ដូចជាសពលោអាធៀបអញ្ចឹងណាដូចស្នំរុញឲ្យមកកប់មកកប់ដៃរុញស្ទាល់ទៅដល់គល់ដៃស្នំរុញចូលឲ្យអស់រុញចិនមកអស់នេះសតេញៀនសតេហើយនឹងញៀនសតេរលឹកញៀនដឹក ខ្យល់ចូលវិញដល់ទឹកហើយខ្យល់ចេញឡប់តែសតិយើងត្រូវរងចាំមើលខ្យល់នៅក្នុងទូងក្នុងពោះតែដកដង្ហើមចូលទៅវាពិតជាតាមចំណោះហើយវាចេញមកពិតជាតាមចំណោះហើយប៉ុន្តែវិធីសាស្ត្រដើម្បីលះដើម្បីជឿនលឿននៃកិច្ចសន្និបាតពឹងផ្អែកទៅលើបច្ចេកទេសក្នុងកិច្ចសន្និបាត គឺស្មារតីយើងតម្កល់សត្វទ្រុងដងខ្លួនណាសត្វទ្រុងសតិចម្រើនខ្យល់ចូលទៅដឹងខ្យល់ចុះឡើងមកដោយអំណាចនៃស្មារតីអនុពន្ធនីអនុពន្ធនីបានន័យថាស្មារតីនឹងតាមជាប់តាមខ្យល់នឹងជាប់ ខ្យល់ចុះក៏ដឹងខ្យល់ឡើងក៏ដឹងឡើងដឹងចុះក៏ដឹងអត់មានភាវនាអ្វីយកទៅបញ្ចូលជាមួយខ្យល់ដែលយើងធ្លាប់ធ្វើថាពុតចូលធូរចេញអត់ឬអរហੰអនៅករៈនៅជុំហੰនៅទឹកអត់គឺនេះ ជាការចម្រើននៅអាណាបានទេមិនមែនចម្រើនពុទ្ធជាទេទេដូច្នេះនៅពេលណាគេចម្រើនអាណាបានទេគេមិនបានយកកម្មដ្ឋានដទៃណាមកបញ្ចូលទេអត់ត្រូវការយកមកបញ្ចូលលាយឡំទេកាលណាបើបញ្ចូលទៅក៏ឈ្មោះតែយើងមិនដឹងជាចម្រើនកម្មដ្ឋានណាដែលប្រកបណាពុទ្ធគុណផងណាផ្ទាល់ផងដល់កើតនិមិត្តមិននឹងជានិមិត្តមួយណា ម្ល៉េះហើយទៅជាកើតនៅសេចក្តីសង្ស័យធ្វើឲ្យសមថានៃខ្លួន ទៅចម្រើនខូចមិនសម្រេចហើយបង្កើតនៅសេចក្តីភ័យព្រួយផងដូច្នេះនៅពេលដែលយើងរលឹកចោលចូលនិងចោលចេញគឺយើងមិនមានការបរិកម្មកម្មដ្ឋានណាទាំងអស់គ្រប់កម្មដ្ឋានទាំង39ដែលក្រៅអំពីចោលគឺយើងអត់មានយកមកបរិកម្មអីទេ ការដែលរលឹកនៅដង្ហើមចូលឲ្យជ្រៅទៅហើយឡើងឡើងវិញនឹងឈ្មោះថាជាការបរិកម្មហើយណាណានឹងហើយបរិកម្មហើយណាបរិកម្មនិមិត្តនិមិត្តនេះគឺសម្គាល់ខ្យល់នឹងមកចូលដឹងចេញដឹងចូលដឹងចេញដឹងនឹងឯងហៅបរិកម្មក្នុងកម្មដ្ឋានហ្នឹងហៅជាវនីហ្នឹង ក្នុងកម្មដ្ឋានហ្នឹងអត់មានសន្ទិញអីទាំងអស់ប្រណិតធ្វើការដឹងនឹងការដកដកចេញដឹងតែចេញដកចូលដឹងតែចូលដល់យើងតាមជាប់ទៅចិត្តយើងអត់បាននឹកទៅលើជនណាចេញទៅរកជនណាទេអត់អត់មានរលឹកទៅរកជនណាគឺចិត្តយើងរលឹកតែខ្យល់ចូលនិងខ្យល់ចេញគឺមានអារម្មណ៍ជាមួយ រឿងអតីតក៏លែងចិត្តរឿងអនាគតក៏លែងចិត្តរឿងជំនតីក្រៅអំពីខ្លួនក៏លែងចិត្តគឺចិត្តតែដង្ហើមចូលនិងដង្ហើមចេញដកវែងវែងចេញវែងចូលវែងចេញវែងចូលវែងចេញវែងចូលវែងដកដាំដកចេញដឹងចេញដកចូលដឹងចូលដូច្នេះ សតិនឹងធ្វើទីចងនឹងខ្យល់យកសតិនឹងទៅដាក់សុកក្នុងខ្យល់មកសតិសុកក្នុងខ្យល់ខ្យល់ចូលនឹងខ្យល់ចេញសតិសុកក្នុងនឹងមកនេះនេះចាប់ឲ្យចប់នឹងខាងដើមហ្នឹងខាងដើមចៅស្រក់ចូលដបង បើសិនជាតាមខ្យល់ទៅយូរយូរសតិវារលឹកដោយសារអំណាចនៃរាជកិរិស័យទោសនិស័យមោហនិស័យតណ្ហានិស័យឯសារកិលេសណាមួយវាកើតឡើងមកវិសេសវាជាងចិត្តយើងផ្លិតចេញពីកល់យើងទៅទប់នៅក្នុងដើមទូងយើងទៅទប់ចិត្តឲ្យជាប់កុំឲ្យចិត្តតិចម្ល៉េះហើយចិត្តហ្នឹង វាចេញទៅទាញមកចេញទៅទាញមកហាត់មិនយូរប៉ុន្មានទេក៏វាលែងចេញដែរវាត្រូវពួនសងំនៅក្នុងចប់វិធីនេះលោកប្រៀបដូចជាវិធីគូមានកូនគូកាចកូនគូកាចវាផឹកទឹកដោះមេគូកាច មេគោកកាចកូនគោកកាចហើយនាយគោបាល់ចង់ទូមានគោនឹងឲ្យទៅជាគោអស់ពុតអញ្ចឹងទៅបណ្ដាច់ដោះលែងឲ្យកូនគោនឹងផឹកទឹកដោះមេគោកាចចិត្តហើយហើយជីកតមួយដាំឲ្យមកហើយយកខ្សែមកដល់ចងកកគោជុកនឹងសសរឯង ចងកកគោខ្សែមកខាងចងកកគោខ្សែមកខាងទៀតចងនឹងសសរសសរទៀតចងជាប់ហើយគោនឹងពីដើមវាធ្លាប់សេរីវាចេះរត់ទៅគ្រប់ទិសទីទាំងអស់តែដល់ពេលវាជាប់សកលដែរហើយវាទៅវាទិសសកលទិសទៅទិសសកលទៅមួយដល់ទៅមួយយូរយូរកូនកូននេះ ក៏អង្គុយនឹងដេកនៅនឹងគល់រសរឯងយ៉ាងណាមិនចិត្តយើងម្នាក់ម្នាក់គឺជាចិត្តមានពុតមានក្បត់ណាស់ម្ដងស្រឡាញ់ម្ដងស្អប់ម្ដងខឹងម្ដងអន់ចិត្តម្ដងចេះម្ដងចុះនឹងចិត្តរបស់បរិជនយើងម្នាក់ម្នាក់ធម្មតាជាចិត្តដែលមិនទាន់មានការទូមាននឹងសម្បូរដោយស្ដីក្នុងស្នាក់ខឹងមួម៉ៅស្ដាយកាហាយ អានឹងគេហៅថាកូនគោកាយតែងទំពាស៊ីនៅកាមគុណនេះអារម្មណ៍អារម្មណ៍6ចិត្តនឹងវិជាលវលតែផ្លែតទទួលផ្លែតទទួលឃើញរូបផ្លែតឬសូរសំឡេងផ្លែតធំក្លិនផ្លែតដាត់ប៉ះរូបផ្លែតកាយប៉ះវត្ថុក្តៅត្រជាក់ផ្លែតបើផ្នែកជាចំណងមិនដាច់ ចាយមិនបានទទួលទេក៏នឹករឿងអ្វីអ្វីមួយដែលជាអតីតអនាគតហើយបង្កើតនៅតណ្ហារាជៈទោសៈមហៈឲ្យកាន់តែច្រើនឡើងនេះចិត្តនេះដូច្នេះត្រូវបណ្ដាច់បង្អត់ទឹកដោះអញ្ចឹងយោគីម្នាក់ម្នាក់ដែលជានាយគូបាលនឹងសត្វតនាយគូបាលឯនឹងអស់ តកមាលោកេលោកតាសុទ្ធតែមានគោបាលជាម្ចាស់នៃគោហើយចង់ទូមានគោគឺចិត្តដូច្នេះលែងឲ្យវាផឹកនៅអារម្មណ៍លែងឲ្យសំភារទីដូច្នេះបិទអារម្មណ៍តរអស់លែងឃើញលែងឮលែងដឹងលែងទទួលក្លិនលែងទទួលក្តៅរជាលែងគិតរឿងអតីតអនាគតខាងក្រោយខាងក្នុងអីរឿងអនាគតទុកគិតទាំងអស់លែងហើយ នឹងឈ្មោះថាបណ្ដាច់ទឹកដោះហើយយកគួងទៅចងនឹងសសរខឿនគឺខ្យល់ណែសសរខឿនហ្នឹងចូលវែងចេញវែងដកចូលវែងចូលវែងចេញវែងសសរខឿនយកចិត្តទាំងឯងទៅចងនឹងខ្យល់ចងនឹងខ្យល់គឺដោយតែគឺសតិសតិយកចិត្តយកខ្សែគឺសតិយកសតិសម្រាប់ចង ចិត្តទៅនឹងសសរខឿនគឺដង្ហើមចេញចូល សតិនឹងប្រំជាប់ចោលចេញចោលចូលចេញចូលចេញចូលសតិនឹងប្រំដឹងជាប់បើភ្លេចខ្លះហំប្រឹងដឹងវិញ នៅពេលណា ដែលសតិកំពុងតែតាមដានចោលចិត្តស្លាប់ខូចចិត្តស្លាប់ខលចិត្តក៏សន្សំនៅសណ្ហារិយៈទោសៈនិងមោហៈ វាស្ទុះតែចត់តែរឿងអីតែខំរឿងអីតែប្រកាន់រឿងអីបាត់ណារឿងអីតែដោយសារអំណាចសពេយើងនេះសពេខ្សែនេះចងចិត្តជាប់នឹងខ្យល់ហើយចង់ជាប់ចេញមកបើឲ្យចិត្តនោះมันអាចទៅណាបានទេចិត្តมันក៏នឹងងាកទៅគេទុកជាប់ងាកទៅទុកជាប់ដូចខ្សែជាប់កកគូទៅណាវិញ ដល់យើងហាត់យូរយូរទៅចិត្តនឹងក៏លែងចេញទៅក៏ចូលទៅពួនសងំនឹងខ្យល់ក្អើមអើក្អឹមអឹមលែងចេញត្រៃណាណាចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងលែងចេញមកបានន័យដូចគូដែលពួនដែលដេកអង្គុយនៅគល់សសរហ្នឹង ណាឯនេះទេដែលទីសិនប្រកបវិហរៈវត្ថុនិងអាចចតិកៈវត្ថុវិហរៈវត្ថុកូនដីស្័យស្រសម្បត្តិអាចចតិកៈវត្ថុរាងកាយរបស់ទាំងអស់នេះមិនពិសេសទេព្រោះរបស់ទាំងអស់នេះតែងផ្ដល់នៅទុកវេទនីក្នុងបច្ចុប្បន្នហើយស្លាប់ទៅក៏យកទៅបានបានដែរ ការងារថ្មីអំពើថ្មីការប្រព្រឹត្តថ្មីចរិតថ្មីគឺការសន្សំនៅដង្ហើមចេញនិងដង្ហើមចូលការងារនេះទេដែលផ្ដល់នៅសេចក្តីសុខក្នុងបច្ចុប្បន្នហើយថែមទាំងផ្ដល់នៅសេចក្តីសុខក្នុងប្រាក់លោកវិសេសការងារក្រោយជាការងារវិសេសដែលជូនដំណើរលោកយាយលោកតាការងារនេះ យើងមានសេចក្តីពេញចិត្តផងមានសេចក្តីស្ងប់ចិត្តផងមានសេចក្តីសុខកាយសុខចិត្តផងមានសេចក្តីនឹងនៅនៃចិត្តផងបុគ្គលចម្រើននៅប្រះអាណាបានសតិតែនៅជាសុខក្នុងអរិយាបថដេកដើរឈរបន្តិចក្នុងបច្ចុប្បន្នបានសុខសេចក្តីសុខនេះមិនមានសុខទេព្រោះសុខមិនលាយឡំដល់អានេះ ណាឯនេះទេដែលទីពឹងប្រកបអញ្ចឹងត្រូវស្វែងរកទាំងអស់ទីពឹងណាដែលជាទីពឹងសម្រាប់ខ្លួនហើយប្រសើរបំផុតសម្រាប់ខ្លួនយើងចាស់ក្នុងបច្ចុប្បន្នយើងត្រូវស្វែងរកទីពឹងនឹងទើបប្រសើរទៀតព្រោះទីពឹងនេះតែងផ្ដល់នូវសេចក្តីសុខស្ងប់ក្នុងបច្ចុប្បន្នហើយនឹងបានសុខស្ងប់ក្នុងប្រាក់លោកនៅក្នុងសម័យណាយើងគិតមើលដល់ មិនបាច់ចាំស្លាប់ទេ នៅក្នុងសម័យណាដែលចិត្តយើងនឹកកូនក្នុងសម័យនោះក៏កើតទុក្ខព្រៀបកើតទុក្ខពិបាកចិត្តព្រៀមប្រំក្នុងចិត្តមួយរំពេចមកពីការនឹកកូននៅក្នុងសម័យណាដែលយើងភ្លេចនឹកហើយយើងតាមដានចោលក្នុងសម័យនោះឈ្មោះតែបានសេចក្តីសុខអ្នកឃើញឃើញតនហនឃើញបច្ចុប្បន្នមិនបាច់តាមស្លាប់ទេ ក្នុងសម័យណាដែលយើងគិតស្ដីគិតប្រពន្ធគិតទ្រព្យសម្បត្តិក្នុងសម័យនោះការសាមសឹងក្នុងចិត្តសង្ឃៀបសង្អល់ក្នុងចិត្តក៏នឹងកើតឡើងព្រៀមក្រំក្នុងចិត្តក៏នឹងកើតឡើងនៅក្នុងសម័យណាដែលបានឈប់នឹកលែងនឹកនឹកតែដង្ហើមផ្សេងចូលក្នុងសម័យនោះក៏ឈ្មោះតែបានសេចក្តីស្ងប់សេចក្តីព្រៀមក្រំខូចចិត្តរលត់បាត់ទៅព្រោះតែมันបានជាប់ចង្កឹះក្នុងសត្វនឹងសង្ខារ យកឲ្យសុខបដាបដាទៅហើយដូច្នេះព្រះសម្ដែងថាសុខខាងវិហិរោវិហរតិប្រះយោគីដែលចម្រើននៅប្រះអនាបានទេតែនៅជាសុខក្នុងអរិយាបថអញ្ចឹងបានលោកហៅថាធរអនាបាជាធររបស់ប្រះអរិយៈអរិយៈប្រះអរិយៈតែគុំនៅមួយជីវិតនៃលោក នេះយើងសាងសេចក្តីសុខសម្រាប់ខ្លួនយើងហើយសេចក្តីសុខក្នុងចិត្តនេះមានជនណាឲ្យយើងទេក្រៅអំពីខ្លួនយើងសាងខ្លួនឯងនឹងលោកយាយលោកតាធ្លាប់ពិសោធន៍ដល់ក្នុងសង្គមមនុស្សតើមានជនណាឲ្យសេចក្តីសុខខ្លួនឯងទេមានទេដូច្នេះក្រៅអំពីខ្លួនឯងសាងរកសុខមិនបានទេក្នុងលោកសុខនឹងមាសសុខនឹងប្រាក់សុខក្នុងការជាប់ចន្ទៈ តើទុបរីងរាយឈឺផ្សាពិបាកចិត្តទៅក្នុងស្រុកដដែលមិនមែនបានសុខរហូតទេណាសុខស្ដីត្រូវចិត្តមកផ្លែសុខកូនត្រូវចិត្តមកផ្លែគឺស្វល់ពីរឿងអញ្ចឹងស្វល់រឿងទីទៅទៀតអញ្ចឹងរកសុខនេះដូច្នេះសុខនៅត្រង់ចិត្តដែលផុតចាក់លោកនឹងអត់សុខទេដង្ហើមចេញវែងដង្ហើមចូលវែងដង្ហើមចេញវែងដង្ហើមចូលវែងដង្ហើម ចម្រើនយូរយូរទៅដង្ហើមយើងខ្លីណាផុតពីវែងនេះខ្លីខ្លីចូលខ្លីចេញហើយយើងចេះតែបណ្ដាខ្យល់រហូតទៅកុំចោលចាញ់កុំសង្កត់សង្កិនខ្យល់កុំបដាច់បដោយកុំចោលចាញ់កុំសង្កត់សង្កិនយ៉ាងម៉េចកំពុងតែធ្វើដង្ហើមចេញវែងចូលវែងហើយនឹងដៅចាបចាញ់សង្កត់សង្កិនខ្យល់ វែងឲ្យមកកាន់ផ្លូវអត់កើតទេខូចខូចផងដូច្នេះត្រូវចម្រើនខ្យល់វែងនឹងវែងទៅរហូតវែងរហូតដល់ខ្យល់នឹងខ្លីខ្លួនឯងណាស្ដាប់ណាតដង្ហើមនឹងតាក់តែងខ្លីចុះខ្លីឡើងខ្លួនឯងបើមិនទាន់បានខ្លីចុះខ្លីឡើងទេកំអាទាន់សម្រួលកំអាទាន់ជាតិសង្កត់ខ្យល់ឲ្យខ្លី គឺឲ្យឲ្យផ្លេចឯងទេចាំយើងដឹងផ្លេចអស់ផ្លេចចូលផ្លេចចេញផ្លេចចូលផ្លេចចេញផ្លេចចូលផ្លេចចេញនេះឲ្យទៅសន្មាបើសិនជាមានលមាស់ដៃលមាស់ជើងតឹងមុខតឹងមាត់តឹងក្បាលចាក់ដោតតឹងជើងណែនកជាងចេះជាងចោះកុំរវល់កុំរវល់កុំបាច់ចិត្តនឹងសតតែជាវិការៈនៃចោលទេណា វិការៈបានន័យថាធ្វើឲ្យផ្លែកការមិនទាន់ចម្រើនខ្យល់ធម្មតាដល់ពេលចម្រើនខ្យល់ស្រាប់តែផ្លែកវិការៈស្រាប់តែរៀនតឹងដៃតឹងជើងតឹងមុខតឹងមាត់ចឹងមកវាឲ្យថាមកអំពីខ្យល់កម្រៅខ្យល់ណានឹងហៅវិការៈនៃខ្យល់ដូច្នេះសូមរវល់អី កុំខ្វល់កុំរវល់ពីរឿងហ្នឹងគិតតែតម្រង់ស្មារតីតាមដើមចលចូលនិងចលចេញណាគិតតែប៉ុណ្្នឹងមកបើទុកជាឃើញនិមិត្តជារូបមនុស្សជាសត្វជាធាតុជាអញ្ចេះជាអញ្ចោះនិមិត្តកើតឡើងយ៉ាងណាក៏ដោយកុំឲ្យខ្វាយខ្វល់ការដែលយើងមិនទាន់ធ្វើមានឃើញទេអត់ ដល់ពេលចម្រើនខ្យល់តាំងធ្វើសុទ្ធតែជាវិការៈនៃខ្យល់កុំឲ្យទៅខ្វល់រឿងអស់ចឹងតែដោយលោកយាយណោះលោកយាយពេលលោកសងគាត់ខ្វល់មិនមែនតែខែទេចំវើនទៅทําដូចជាច្បាមស្មាដូចជាសកាត់ក្បាលដូចជាសកាត់ខ្លួនដូចជាចាក់ក្បាលប្រេកប្រាប់ឃើញជាចេះឃើញជាចោះហាក់ដូចជាចាក់ចំប្រទេសហាក់ដូចជាចាក់ចំខ្លួន ការមិនចម្រើនមានឃើញសោះត្រាប់តែដល់ចម្រើនខ្យល់ឡើងមកត្រាប់តែឃើញណែសូមយកជាវិការៈជាវិការៈឯងចោលអញ្ចឹងដំណើរផ្លែកផ្លែកទាំងអស់ដែលកើតឡើងក្នុងកាយសូមបរិស័ទទៀតកុំយកចិត្តទុកដាក់នេះជាចោលឲ្យដំណឹងទេចាប់ទៀតច្រើនណាស់ព្រោះព្រះសម្ដែងចោលខ្លះ វាសម្រើកឡើងណាដូចជាមុខលំពេកចាក់ចំដើមទុកហឹងដូចជាផ្លែដាវចាក់ភឹកយ៉ាក់ព្រឹកដូចជាគេចាប់ពវៀនទៅជំនន់ទៅគាត់ទៅឈូសពោះដូចជាគេវិញខ្សែចងក្បងឲ្យឡើងណែនប៉េះទៅបាញ់ ដោយជាយកគាត់ទៅចងស្មាតលីងដោយជាគេយកលំពេងមកបុកចំកណាក្បាលបុកបាច់បាច់បាច់បាច់គឺចោលទាំងអស់ហ៎ពុំនោះក្តៅមកមកក្តៅក្រហាយពេញខ្លួនទាំងអស់ដូចជានៅក្នុងទុកនេះនឹងសិទ្ធពុទ្ធិកាកម្លែងទាំងអស់នឹងជាវិការៈនៃតទាំងអស់ដូច្នេះកាលណាបើសិនជាយើងបានចម្រើនខ្យល់ដង្ហើមចេញចូល នេះចេញទៅចេញទៅនេះជួបសភាពទាំងអស់នេះកុំមកខ្វាយខ្វល់កុំយកចិត្តទុកដាក់កុំរវើទៅជាប់ចំពាក់ចិត្តសាស្ត្រីតម្រង់ស្មារតីរលឹកចោលចូលនឹងចោលចេញទៅខ្លីប៉ុណ្ណាធ្វើប៉ុណ្ណឹងទៅដឹងប៉ុណ្ណាធ្វើប៉ុណ្ណឹងទៅយូរយូរទៅស្រាប់តែស្ងប់អស់តាមមានបញ្ហាខ្លះទៀតហើយ ស្មានស្មានទៅសត្វទឹកក្បាលនឹងបហោងក៏ហ៊ូហ៊ូដោយក្អមទឹកដោយនិយាយទៅលោកសំថាដូចប៉ិនកំប៉ុងបហោងក្បាលស្មានស្មានទៅអាយ៉ាក្បាលឃើញខួរតលែកលែកសុទ្ធតែជានិមិត្តរបស់អនាបានសតិសម្រាប់សម្រាប់នឹកឃើញពីផ្សែងចេញដូចតទឹកដូចកំណុំផ្សែងដូចបាច់ផ្កាណាខ្លះសម្រាប់សម្រាប់នឹកក្បាលស្រួចដូចមកគាត់ សុទ្ធតែជានិមិត្តនៃខ្យល់ចម្រើនចម្រើនទៅឃើញដួងតារាឃើញអាទិត្យឃើញព្រះច័ន្ទឃើញផ្កាយឃើញសង្វាឃើញខ្សែឃើញអូឃើញផ្លូវខ្យល់ផ្លូវពពកសុទ្ធតែជានិមិត្តនៃខ្យល់ទេណាឃើញអីដែរណាប់មកអញ្ចឹងមិនរវល់ទេចិត្តតាមដានខ្យល់ដែលនៅក្នុងខ្លួនយើងនេះទៅ ចូលដឹងចេញដឹងចូលដឹងចេញដឹងរហូតដល់ខ្សលស្ងប់ល្អិតទៅល្អិតទៅដឹងល្អិតទៅតិចទៅតិចទៅរហូតដល់ខ្សលរលឹករលឹកមានច្រើនបែបច្រើនយ៉ាងទៀតយកពេលខ្លះរលឹកខ្ចូលស្រួលធម្មតាគ្រាន់តែមិនដឹងឡើងចុះយកពេលខ្លះស្រាប់តែស្ងៀមស្រួលដូចរលាយសួតបាត់គ្រាន់តែដឹងដឹងថាមិនដឹងវាគ្រាន់តែដឹងដឹងថាគឺខ្លួនខ្លួនប្រាប់ គ្មានទាំងកាយគ្មានទាំងផ្ទាល់គ្មានត្រឹមតែចិត្តហាក់ដូចជាចិត្តនឹងផ្សេងកាយសឹកដាច់សង្វាក់ចេញអំពីគ្នារូបធម៌នាមធម៌នៅក្នុងសម័យណាដែលខ្យល់ស្ងប់ព្រោះការដែលខ្យល់ធ្លាយទៅជានិមិត្តអត់ទៀងទេខ្លះលើសូមខោមើលទៅហាក់ដូចជាបែកក្បាលតិចខ្លះច្បើច្បើទឹក ឹកពឹកពឹកពឹកពឹកពឹកដោយពពុះទឹកតាមបហើយទៅមកពឹកពឹកពឹកពឹកពឹកពឹកពឹកពឹកឡាស់ទៅវិញទៅលហើយលហើយលហើយលហើយទឹកទឹកទឹកទឹកទឹកស្ងប់ទៅលហើយលហើយស្ងប់ទៅពឹកពឹកពឹកពឹកស្ងប់ទៅជំនួសជំនួសទៅស្ដាប់តែអាយ៉ាក្បាលមកស្ងប់ទៅបើមិនសន្លប់ទៅភុំលាយស្ងប់ទៅសឹកតែជានិមិត្តនៃអនាបានទៅមកដូច្នេះ សូមចងចាំដង្ហើមចេញដឹងចូលដឹងចូលដឹងចេញដឹងចេញដឹងចូលដឹងធ្វើយូរយូរស្ងប់ពេលអត់ទៅតាមមើលតែខ្យល់ចូលនិងខ្យល់ចេញបានហើយរហូតដល់មើលលែងឃើញប៉ុន្តែដឹងខ្លួនណែមួយរលឹកខ្យល់រលឹកចិត្តហោះរលឹកខ្យល់រលឹកចិត្តបានតែចិត្តញញញាំងលែងដឹងអីតែតែឃើញព្រៃស្ងអីណាព្រះត្រង់ណាអានឹងខុសហើយមិនមែនខុសទេ បានចង់ចោលតែលែងដឹងខ្លួនអត់ដឹងចោលតែតែឃើញឯងទៅសុបាយហ៊ឺហានៅស្ដាំនៅផ្ទៃក្នុងនឹងទីស្ដាទៅនេះទៅនោះអានឹងមិនមែនធម៌ទេកុំទៅសមាធិនេះហៅរលឹកស្មារតីដែលយកយកចំតណាចេញវែងដឹងចូលវែងដឹងចេញផ្លៃដឹងចូលផ្លៃដឹងចេញផ្លៃដឹងចូលផ្លៃដឹងដង្ហើមផ្លៃចូលផ្លៃចេញផ្លៃទៅផ្លៃទៅ ខ្លាដំបងពួននៅក្នុងព្រៃចាប់បានតម្រឹកយ៉ាងណាប្រះយោគីជាបរិវត្តអ្នកជំរឿនសាសនាពួនចំណោមក្នុងព្រៃដើម្បីចាប់បាននៅអ្នកនឹងផលជាប់ពោះប្រយ៉ាងនោះដូចគ្នាអ ប្រមប្រខំបដិបត្តិដោយតែទៅហើយមួយទៀតអស់ចោលលែងទៅដឹងទៅអានឹងខុសមិនយកទេអស់ចោលនៅដឹងខ្លួនអានឹងបានយកណានេះសំធ្វើម៉េចបានទៅមកដឹងដឹងអូអស់ចោលហើយអស់ចោលចិត្តមិនបានទេឡើងក៏មិនដឹងចិត្តចោះក៏មិនដឹងចិត្តអញ្ចឹងគួយស្ងៀមមើលចាំហើយគួយស្ងៀមនោះតម្រង់មើលក្នុងខ្លួនដែរមកដៃចង់ក្នុងខ្លួនចាំមើលខ្យល់កើតឡើងវិញ មិនយូរមិនឆាប់តែខ្យល់ហ្នឹងកើតឡើងវិញតែមកឡើងចុះឡើងចុះបាទយើងកាត់ចម្រើនខ្យល់កើតផាក្រោយទៀតចេញដឹងចូលដឹងចេញដឹងចូលដឹងចេញដឹងចូលដឹងយូរយូរខ្យល់អត់ឡើងតិចតិចតិចតិចតិចងប់អស់អង្គុយស្ងៀមតាមមើលខ្យល់ទៀតរហូតដល់ខ្យល់នឹងកើឡើងវិញចាប់ធ្វើម្ដងទៀតចេញវែងចូលវែងរហូតដល់ហាត់មែនតែនគ្រាន់តែអង្គុយស្ងប់ទៅហ្មង មិនបាច់ចាំគិតចោលទៅទៅគ្មានចោលហ្មងធ្វើស្ងប់អញ្ចឹងបើធ្វើស្ងប់ចំណាំលើខ្យល់នៅតាណាអានៅតែហើយនៅតាណាបន្តិចបន្តិចធ្វើចំណាំមើលឲ្យតម្កល់អពេខាចិត្តតាំងនៅកន្លះម៉ោង1ម៉ោង2ម៉ោង3ម៉ោងឬក៏មួយយប់មួយថ្ងៃតាមកាលពូនៅក្នុងសម័យដែលចោលស្ងប់អស់ ពេលនឹងចិត្តយើងប្រព្រឹត្តទៅប្រកបដោយឧបេក្ខាដែលហៅថាសមាធិចិត្តនេះតាំងនៅកន្លះម៉ោង1ម៉ោង2ម៉ោង3ម៉ោងហៅថាសមាធិចិត្តហើយយើងហាត់ឧបេក្ខានឹងឲ្យតទៅបានសម្រេចបានសម្រេចបានន័យថាគាត់នឹងអង្គុយបានហ្មងអង្គុយម៉ោងណាបានម៉ោងហ្នឹងអង្គុយម៉ោងណាបានម៉ោងហ្នឹងអានឹងគេហៅថាបានទៀងទាត់ បើអង្គុយថ្ងៃនឹងបានស្អែកអង្គុយបានស្នែននេះបានស្នែនក្រោយបានម៉ោងនេះបានម៉ោងក្រោយបាននឹងបានន័យថាវានៅទុនត្រៀងសមាធិនេះនៅទុនត្រៀងល្បិល្បាក់ដោយកូនក្មេងទើបតែចេះក្រោកដែរក្រោកបានពីហ៊ានដួលខ្ពស់ក្រោកបានពីហ៊ានដួលខ្ពស់អញ្ចឹងក្មេងដែលទើបចេះក្រោកដែរអញ្ចឹងធ្វើការឯងដល់កើតទេដូច្នេះត្រូវតែហាត់ ហាត់តតអង្គុយបានហ្មងនៅទៅពេកខានឹងចុះបើខេតអីបានវាចាំបានអពេកខាម្ល៉េះថាបានអពេកខាដើម្បីលះបង់អពេកខាណាបានអពេកខាដើម្បីលះបង់អពេកខាវិញខ្លោចិត្តពេញអស់នៅតែចិត្តងួយ ចិត្តទុកចិត្តទុកចិត្តតោមនោចិត្តទូមនោចិត្តស្នឹងស្នាក់ចិត្តអន់ចិត្តប្រពន្ធខ្លោចេញអស់នៅសល់តែចិត្តមួយហើយឧបេខាជាចិត្តអត់ពុតជាចិត្តអត់ពុតមានទឹកដល់សុទ្ធមែនទេចិត្តឧបេខាព្រះដ៏មានពាក្យទ្រង់បានប្រាស់សម្ដែងថាជាមាសទឹកដប់ទឹកមាសណាដែលហៅតែមាសទឹកដប់មាសនឹងទឹក ចំណាស់មាសមិនដឹងទេមិនស្រួយទេចានណាបំលៀសនឹងវតុនហើយដោយចង់ស្នៃកបិលបានកបិលខ្សែកបានខ្សែកគ្រឿងអលង្ការទាំងអស់ឲ្យតែមាសទឹក10យកទៅស្នៃបានទាំងអស់ហើយមិនខូចទៀតហើយមានតម្លៃប្រើការបានយ៉ាងណាមិញឧបេក្ខាមួយនៅក្នុងសម័យណាដែលយើងសាងបានមក ហើយឧបេក្ខាមិនវាលំទៅដោយសុខទៅដោយទុក្ខគាត់នឹងអង្គុយឧបេក្ខាអង្គុយឧបេក្ខាមិនបាច់ចាំមាន ចិត្តដតីណាតែមុនណាអង្គុយបានអង្គុយបានឧបេក្ខានឹងទៅមកឧបេក្ខាណាដែលកើតឡើងអង្គុយបានអង្គុយបានអត់មានចិត្តណាវាលំទេឧបេក្ខានឹងគេហៅមាសទឹកដប់ឧបេក្ខានេះ អាចទៅចម្រើនវិបស្សនាដើម្បីលះបង់នៅសេចក្តីប្រកាន់និងឧបេក្ខាងាយបំផុតណានេះឧបេក្ខាអញ្ចឹងបាននៅក្នុងអដ្ឋនិករៈសោតបានសម្ដែងថាឧបេក្ខាឯណាដែលជាតួជាចិត្តកើឡើងនេះមានប្រមាណតិចណាស់ជាធម្មជាតិកើឡើងហើយលុបទៅវិញលោកចំបានប៉ុណ្ណឹងលោកអាចលះបង់នៅឧបាទានក្នុងអបេខាបានហើយបរិណិព្វានក្នុងបច្ចុប្បន្នណានេះបរិណិព្វានក្នុងបច្ចុប្បន្ន ចម្រើនឧបេក្ខាដើម្បីបានដើម្បីចម្រើនលះបង់នៅឧបេក្ខាបន្តទៅទៀតតែស្នំដូចយើងឡើងកដាផ្ទះអញ្ចឹងកដាទី1ឡើងដើម្បីបានកដាទី2លះបង់កដាទី1នេះកម្មជាជាងឡើងចំទី2លះទី1ដល់ទី2ដើម្បីបានទី3 ឡើងកម្មទី3លះកម្មទី2ដើម្បីបានឡើងឡើងកម្មទី4រហូតដល់កម្ម8រហូតដល់ចូលដល់ក្នុងផ្ទះដែលលះបង់នៅចន្ទាកម្មទី8ឃើញទេជន់ជន់ស្នន់ឧបការៈយ៉ាងណាមិញចិត្តដែលមានពុទ្ធបុត្រទាំងអស់ត្រូវចម្រើនឲ្យបានអបេក្ខាអស់ពុទ្ធចិត្តមានអារម្មណ៍មួយជាមួយ ហើយយកឧបេខាមកជាអារម្មណ៍លះបង់សេចក្តីប្រកាន់នឹងឧបេខាឈ្មោះថាបរិយៈប្រេណពៀនក្នុងបច្ចុប្បន្នណាប្រេណពៀនដល់ហ្នឹងហ្មងណាព្រួយព្រោះมันមានឧបាទានក្នុងសង្ខារព្រោះឧបេខាធម៌ជាតួសង្ខារធម៌កាលណាបើអស់សេចក្តីប្រកាន់នៅក្នុងសង្ខារធម៌ហើយប្រេណពៀនក្នុងបច្ចុប្បន្ននេះនៅចំតែហ្នឹងឯងដល់បានអញ្ចឹងណានិយាយនេះយើងស្ដាប់ប៉ុណ្ណឹង នៅក្នុងពេលនេះគឺខ្ញុំកណាស្មារតីប្រកៀននៅបញ្ញានេះប្រកៀនបញ្ញាបន្តយើងបានសិក្សាធម៌តាំងពីថ្ងៃចូលប្រវត្តិសាស្ត្រមករហូតដល់ថ្ងៃនេះហើយកម្រិតធម៌ដែលយើងស្គាល់មានស្គាល់ច្រើនណាស់បញ្ហាសិលបញ្ហាសិលហ្នឹងក៏ជាកម្រិតមួយ ហើយទី2បញ្ហាចិត្តស្ងប់បញ្ហាចិត្តស្ងប់ហ្នឹងក៏លោកយុរតាបានស្គាល់ច្រើនឥឡូវមុននឹងឆ្លងទៅដល់បញ្ញានឹងទៅបញ្ជាក់ពីចំណុចការរសាសិលគឺការរសាចិត្តណានេះអ្នករសាសិលត្រូវរសាចិត្តនឹងនិយាយផ្លៃមកបើនិយាយតាមលំដាប់ គឺថាអ្នករសាសើត្រូវរសាសខាបតអ្នករសាសខាបតត្រូវរសាអង្គនៃសខាបតដូច្នេះការរសានៅអង្គនៃសខាបតត្រូវរសាចិត្តព្រោះសខាបតមួយមួយតែងមានចិត្តនឹកគិតចិត្តនឹកគិតអស់ដូចជាអង្គបាណារិបាតបាតានេះតើទី1គ្រប់តើទាំងអស់ ទី1សត្វមានជីវិតអញ្ចឹងសត្វនឹងនៅខាងក្រៅហើយមានជីវិតទី2សេចក្តីដឹងថាសត្វមានជីវិតអញ្ចឹងចិត្តដឹងចិត្តដឹងថាសត្វមានជីវិតទី3ចិត្តគិតនិងសម្លាប់អញ្ចឹងចិត្តនឹកគិតណាចិត្តដឹងចិត្តនឹកគិតទី4ជាយាមអញ្ចឹងចិត្តប្រឹងប្រែងទី5សត្វស្លាប់ដោយការព្យាយាមនោះដូច្នេះ មាន3នៅក្នុងបាត់ហើយចិត្តចិត្តស្គាល់ទៅសត្វមានជីវិតចិត្តគិតចិត្តជា3ខាងក្នុង2ខាងក្រៅសត្វរស់សត្វស្លាប់សត្វខាងដើមសត្វរស់សត្វខាងចុងសត្វស្លាប់3ក្នុង2ក្រៅណែសត្វដែលនៅខាងក្រៅសត្វរស់ខាងចុងសត្វស្លាប់3ក្នុងចិត្តដឹងថាសត្វមានជីវិត ចិត្តគិតសម្លាប់ចិត្តព្យាយាមប្រឹងប្រែងដើម្បីសម្លាប់ហ្នឹងអញ្ចឹងរក្សាចិត្តគឺរក្សាសិលគ្រប់សខាបតអ្នករក្សាសិលត្រូវរក្សាចិត្តរក្សាចិត្តឲ្យស្ងប់ដើម្បីរក្សាចិត្តតទៅយកចិត្តទៅពឹងផ្អែកនឹងអ្វីមួយគឺកម្មដ្ឋានព្រោះចិត្តនៅវិទ្យាអញ្ចឹងក៏រយយកទៅពឹងផ្អែក និងសមថៈក្នុងទីនេះគឺអាណាបានសតិនេះចិត្ត5ខ្យល់ការចម្រើនមិនហើមចូលដឹងចេញដឹងនេះជាការរសាចិត្តនេះរសាចិត្តឲ្យនៅនឹងហើមចេញចូលនឹងរសាចិត្តកុំឲ្យចិត្តនឹងចិត្តទៅសំណប់សត្វហ្នឹងណាអញ្ចឹងការរលឹកមិនហើមចេញចូលចិត្តអ្នករលឹកចិត្តអ្នករលឹក ដង្ហើមចេញចូលស្ងួតថាចិត្តមិនបានគិតសម្រាប់សត្វអញ្ចឹងសូវអត់ទេបទបត្តិដើរទៅក្រំជន់សម័យអត់ដឹងបាច់ទៅលើអត់ព្រោះចិត្តមិនបានគិតជួដីទៅងាប់ទលេនបាច់ទៅលើអត់ព្រោះចិត្តមិនបានគិតកាប់ដើមចេកទៅដើរទៅត្រូវកាប់ដើមដើមចេក ដូចជាដង្ទៅជាពីកំណត់តាមឃើញដាច់ទៅលើអត់ចិត្តមិនបានចិត្តអញ្ចឹងការរសាសើបគឺរសាចិត្តការរសាចិត្តគឺអប់រំចិត្តដោយការចម្រើននៃកម្មដ្ឋាននៅក្នុងសម័យណាដែលចិត្តយើងជាប់ជាវិញ្ញាណឈ្មោះថាជាការរសាចិត្ត ចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងហ្នឹងព្រោះថាការរសាចិត្តកុំឲ្យចិត្តគិតអាក្រក់ចិត្តគិតតែចោលចូលនិងចោលចេញព្រោះតែចិត្តគិតល្អដល់ចម្រើនចោលចូលចោលចេញទៅយូរយូរទៅបាន បាមកៈបានបិសេបានបរតិបានសុខៈបានសមាធិគឺសេចក្តីស្ងប់ចម្រើនយូរយូរចិត្តរីករាយចិត្តសប្បាយចិត្តសុខស្រួលចិត្តសងំស្ងៀមណាចិត្តរីករាយចិត្តសប្បាយចិត្តស្អែកចិត្តសុខចិត្តស្ងប់ចិត្តសុខស្រួលចិត្តសងំស្ងៀមចិត្តរីករាយបាមកៈចិត្តស្អែកបិសេ ចិត្តស្ងប់បសុទ្ធិចិត្តស្រួលសុខៈចិត្តសំណំកឹកសមាធិនេះនឹងកលនេះនឹងកលសម្លឹងតែខ្យល់ឡើងចុះឡើងចុះយឺតយុគខ្យល់អត់ទៅអត់ទៅតិចទៅតិចទៅតិចទៅរហូតដល់ស្ងប់ឈឹងដើរដើរនេះនឹងលោកយាយលោកតាយល់ទាំងអស់ព្រោះគឺបាល់គ្រប់គ្នាហ៎អញ្ចឹងមែនទេហ៎អញ្ចឹងមែនទេណា ចលតាមយូរយូរទៅក៏ស្លឹកទៅស្លឹកទៅតិចទៅតិចទៅដើរទៅដើរទៅមកទៅមកទៅយូរយូរឃើញខ្យល់នឹងអស់រងរងដល់យូរយូរខ្យល់កើឡើងវិញចាប់ធ្វើទៀតចេញដឹងចូលដឹងយូរយូរអស់ទៅចិត្តសមាធិកិរិយាតម្កល់ចិត្តនឹងក្នុងអារម្មណ៍មូលតែមួយនៅក្នុងអារម្មណ៍មូលតែមួយ បានន័យថាអារម្មណ៍មួយតែមួយគឺខ្យល់នឹងឯងខ្យល់នឹងឯងចិត្តតម្រង់ចំពោះខ្យល់នឹងឯងវាអត់មានចេតនាចិត្តនឹងតម្រង់ចំពោះខ្យល់ឡើងខ្យល់ចូលល្អិតល្អិតនឹងឯងណាចិត្តមានអារម្មណ៍មួយតែមួយបានចិត្តនឹងមិនបានរត់ទៅណាទេគឺតាមដានតែខ្យល់មួយណាខ្យល់ជាអារម្មណ៍មិនបានតិចចេញអំពីខ្យល់ទេខ្យល់ល្អិតក៏ដឹង ចោលមាត់ក៏ដឹងចោលស្បែងក៏ដឹងចោលអស់ក៏ដឹងចោលស្ងប់ក៏ដឹងចោលគ្រើគ្រៀបក៏ដឹងចោលក្រាស់ក៏ដឹងចោលវែងក៏ដឹងចោលខ្លីក៏ដឹងអារម្មណ៍មួយទាំងនេះយល់ទេយ៉ាងហ៎យល់ទេត្រង់នេះហៅសមាធិចិត្តណាណាឈ្មោះវាហៅសមាធិចិត្តឈ្មោះធរហៅសមាធិចិត្ត នៅពេលណាសមាធិចិត្តឈ្មោះថាការរសាចិត្តអញ្ចឹងសើខាងដើមស្អាតអត់តែស្អាតបានគេហៅធោរផោះរត់ទៀតនេះធោរផោះមិនមែនត្រឹមស្អាតស្អាតធោអើលោកយាយលោកតាធ្លាប់ដឹងណាគេថាធោម៉ាត់ណាបើត្រឹមលើស្អាតពួរសំនៅថាអូយបើសាច់ធោម៉ាត់អីអានឹងស្អាតអស់លេងហើយ យ៉ាងណាមិញសិលដែលឡើងទៅដល់កាន់សមាធិសិលធូររផង់គ្មានតែញោមគ្មានកកដែលសម្រាប់ឲ្យល្អឲ្យពណ៌ទេចិត្តនឹងកលបីតើពើអង្គុយគ្មានកំណត់អបស្ពរវិសោះអញ្ចឹងបានស្អាតពីហ៎សិលស្អាតចិត្តស្អាតឥឡូវចូលបញ្ញានឹងឥឡូវចាំប្រឹងស្ដាប់បញ្ញា អ្នកដែលមិនទាន់បានអបេខាចឹងចេះតែចម្រើនខ្យល់ទៅណាឡើងទៅរហូតដល់បានអបេខាទេអ្នកបានអបេខាទិនខំប្រឹងចម្រើនខ្យល់ទៅរហូតដល់អបេខារិទ្ធលើបេខាទិនយ៉ាងម៉េចអ្នកមិនទាន់បានអបេខាបាននៅតែកំពុងតែសោយចិត្តខ្លះចុកខ្លះនៅពេលចម្រើនធម៌ហ្នឹង កំពុងចំណានខ្ចោចជួបទុកជួបសុខអត់ព្រមទៅណាសោះនឹងឈ្មោះថាអ្នកមិនទាន់បានឧបេក្ខាអ្នកបានឧបេក្ខាហើយតែសិនឆ្លងផុតហើយខ្ចោលប្របាកខ្ចោលសុខខ្ចោលទឹកដល់ស្ងប់តែស្ងប់មិនបានយូរយល់ទេនឹងហៅឧបេក្ខាទឹកអ្នកមានឧបេក្ខារិទ្ធបាននៅខាងគួយព្រៀងស្ងប់ព្រៀងតដាក់បាត់បាត់មក អង្គុយបានអង្គុយបានអង្គុយបានអង្គុយបានអត់ចាំយូរទៅគាត់នៅលើភ្នែនឡើងស្ងប់ឈឹងលើភ្នែនឡើងស្ងប់ឈឹងទៅងើយអរនឹកចោលដកអត់មានមាននឹកចោលល្អិតល្អិតបន្តិចបន្តិចនឹងអបេខារឹងចង់1ម៉ោងបាន1ម៉ោងចង់2ម៉ោងបាន2ម៉ោងចង់3ម៉ោងបាន2ម៉ោងតែចិត្តតម្កល់ឥឡូវតោទៅដល់ ដល់ឧបេក្ខារិនឧបេក្ខានឹងជាបាតនៃបញ្ញាណាណាឧបេក្ខានឹងជាបាតនៃបញ្ញាសតិនិងបញ្ញាត្រូវឡើងជិះលើកំណល់គឺឧបេក្ខានេះសតិនិងបញ្ញាឡើងជិះលើឧបេក្ខាណាអញ្ចឹងវិបស្សនាឡើងជិះលើឧបេក្ខាអញ្ចឹងនៅក្នុងសម័យណាដែលយើងបានទៅខែដឹងហើយ យើងលែងគិតខ្យល់ទៅយើងលែងគិតខ្យល់ទៅឈ្មោះថាចេញចាកឈាមឃើញទេនេះចេញចាកឈាមឈាមឈាមប្រែថាតម្លឹងខ្យល់ដល់លែងគិតខ្យល់ឈ្មោះតែចេញចាកឈាមចិត្តនៅតែទៅឆាដដែលតែលែងតម្លឹងខ្យល់ហើយគឺសម្លឹងលក្ខណៈខ្យល់វិញណែបើយើងវិញណាវិលនេះឆ្លាស់ពីចូលដឹងចេញដឹងវែងខ្លី ចេញមករកកន្លែងលហើយយ៉ាងវិញធ្វើទុកក្នុងចិត្តនៅភាពលហើយលហើយលែងចិត្តពីចូលលែងចិត្តពីចេញលែងចិត្តពីវែងលែងចិត្តពីខ្លីលែងចិត្តពីល្អិតលែងចិត្តពីគ្រោះគ្រៀតលែងចិត្តពីម៉ត់លែងចិត្តពីកែលែងចិត្តពីលិតលែងទាំងអស់គឺលែងចិត្តទាំងអស់មកសម្លឹងកលែងលហើយលហើយក្នុងខ្លួនតាណាលហើយខ្លះអើយចុះ នៅពេលនឹងចិត្តវាមិនអូបេខាហ្នឹងអូបេខាហ្នឹងត្រជាប់តែយើងអត់ដឹងថាចិត្តនឹងត្រទេតែតែបេហើយនឹងបញ្ញាឡើងទីលើអូបេខាហ្នឹងធ្វើការមួយរលឹកមួយដឹងញ៉ែអូបេខានៅត្រជាប់អញ្ចឹងមកហ្នឹងបាតវានៅត្រជាប់មិនឲ្យទឹកចរិតដល់ផុសផលមិនឲ្យនិរណផុសផលនៅណែតអញ្ចឹងចូលយើងអត់បានគិតអូបេខាបានគិតខ្យល់ប៉ុន្តែចិត្តនឹងវាអូបេខាស្អីដែរ ណាអញ្ចឹងសតិនិងបញ្ញាកើរលឹកជាមួយនឹងអបេក្ខាចិត្តសម័យក្រោយណាសតិរលឹកបញ្ញាដឹងស្វែងរកនៅលក្ខណៈស្វែងរកនៅភាពលហើយលហើយយល់ណាក្នុងកាយចាប់ចង់សតបាតជើងលហើយក្នុងពោះក៏ដឹងលហើយក្នុងជើងក៏ដឹងលហើយកកក៏ដឹងលហើយច្រមុះក៏ដឹងលហើយក្បាលក៏ដឹងតណាលហើយលហើយជួយជួយដឹងទាំងអស់ចិត្តនឹងវាជាប់អញ្ចឹងមកណា វេសតិហើយនឹងបញ្ញានឹងវេតាមមកហើយដង្ហើមចេះដកធម្មតាអញ្ចឹងទៅចូលចេញចូលចេញតែលែងដឹងគេទៅរឿងលហើយលហើយនេះត្រង់ដឹងលហើយលហើយនឹងលហើយលហើយនឹងបញ្ញត្តិហើយខ្ចល់យល់ទេវាយោទៀតវិជ្ជមានបញ្ញត្តិវិជ្ជមានបញ្ញត្តិពាក្យនឹង លហើយលហើយនឹងព្រះអង្គបញ្ញត្តិហើយធៀបខ្យល់អាធៀបតោលហើយលហើយនឹងដែលពីរកាយនេះកើតចឹងទៅឡើងចុះឡើងចុះពេញកាយទាំងអស់មានតង់មានភូមិមានអីទាំងអស់ហ្នឹងហ្នឹងចលហើយណាស្គាល់ចលណានៅពេលណាគេស្គាល់ឲ្យគេស្គាល់តែចលខ្យល់មាន ខ្យល់អស់ខ្យល់ខ្លីខ្យល់ស្ដើងខ្យល់ក្រាស់នឹងខ្យល់ហើយនេះខ្យល់ហើយនៅប្រឹងលហើយលហើយហ្នឹងអើយចិត្តដែលដឹងហ្នឹងនាមមិនបានហើយនាមព្រោះរវល់តែដឹងណាដឹងទៅណេះលហើយទៅណេះដឹងទៅណេះលហើយទៅណេះដឹងទៅណេះលហើយទៅណេះដឹងទៅណេះលហើយនៅក្នុងដឹងក្នុងលហើយនៅក្បាលដឹងនៅក្បាល លហើយតំណត់ទៅដឹងទៅនឹងអស់ត្រង់នឹងហៅនាមមិនបានហៅនាមរស់អោតរវល់តែដែលគួរក៏ដឹងដឹងចេះដឹងចេះនឹងហៅអោតណាចិត្តពីចិត្តរីចិត្តជ្រីចិត្តអោនទៅដើម្បីទទួលការដឹងលហើយបន្តិចដឹងបន្តិចអោនទៅខាងលើបន្តិចអោនទៅក្រោមបន្តិចអោនទៅកណ្ដាលបន្តិចអោនទៅស្ទឹងបន្តិចអោនឡើងលើទាំងអស់យល់ទេចា៎ ព្រមអោនហ្នឹងហើយហៅនាងនាងប្រែអោនទៅនាងប្រែអោនទៅមកនាងនាងប្រែអោនទៅដល់វល់ទៅដឹងនឹងហៅនាងដឹងហើយដឹងរូបគឺចប់នេះដឹងលហើយលហើយលហើយលហើយហ្នឹងរូបលហើយលហើយហ្នឹងហៅរូបត្រង់ហ្នឹងហៅរូបឲ្យលហើយលហើយ ចាប់ពីទៅសតបាតជើងលហើយតាណាខ្លះកម្រើកយំញ័រតាណាខ្លះអានឹងលហើយនឹងហើយរូបអើយតែលវលទៅដឹងតែនេះដឹងតែនោះហើយនេះមិនបើហើយនេះព្រោះហ្នឹងអោនទៅធម្មជាតិអោនទៅដឹងដឹងហ្នឹងជាតួបញ្ញាយល់ទេណែដឹងរូបជាតួបញ្ញាដឹងនាមជាតួបញ្ញាអោនចាប់បានទេហ៎យល់ទេ អាតាយល់ទេណាណានិយាយណាឲ្យយល់ឲ្យយល់ចូលចិត្តពីម៉ាត់ខ្ចូលចាប់ពីចុងសតវត្សជើងបាយចុះបាយឡើងមានត្រាស់មានស្ដើងមានតឹងមានក្តៅមកទាំងអស់មានអិតមានស្ងប់មានតិចអីទាំងអស់ខ្ចូលនឹងបច្ច័យឲ្យទាំងអស់មិនបានហៅខ្ចូលព្រោះលះហើយលះហើយណែឃើញព្រោះលះហើយលះហើយហ្នឹងបានគេហៅខ្ចូលហ្នឹង ហៅវយោធាដឹងខ្យល់នឹងមិនបានហៅនាងព្រោះរវល់តែដឹងណាព្រោះរវល់តែដឹងចាប់ពីចុងសតវត្សជើងក្រោយកម្រៅកណាក៏ដឹងយ៉ាងហ្នឹងយ៉ាងហ្នឹងអញ្ចឹងអ្នកដឹងហ្នឹងចិត្តដែលវាសម្រាប់ដឹងហ្នឹងហើយនាមចិត្តដឹងហ្នឹងនាម រូបនាមណារូបនាមណារូបនាមរាងកាយទាំងមូលនេះចង្សរបាតជើងហៅអត្តភាពអត្តភាពគឺសរីរៈសរីរៈគឺរាងកាយទាំងអស់ហ្នឹងប៉ុណ្ណឹងហៅរាងកាយទាំងមូលសកលំសរីរៈរាងកាយទាំងមូលចាប់ចង្សរបាតជើង ចោលវាកើតវាសេចចូលបរិបទៅក្នុងនោះអញ្ចឹងទៅវានៅក្នុងនោះទៅអស់រាងកាយនឹងជាប្រទេសជាកន្លែងជាទីសេចចូលជាទីដេកជាទីកើតលុបណៃចោលយល់ទេដាក់បាននេះខ្យល់ទៅអស់រត់ក្នុងនោះវាទៅណាក៏នៅតែក្នុងនឹងអត់ទៅណាទេចោលនៅក្នុងនោះនៅតែក្នុងពីត្រឹមចោលចង់សតបាតគឺនឹងរាងកាយជាកន្លែងសេចចូលទៅនៃខ្យល់ ជាកលែងតោខ្យល់កលែងចរលឹកកលែងខ្យល់កាត់កលែងខ្យល់ទាំងអស់នៅក្នុងហ្នឹងរាងកាយទាំងមូលជាប្រទេសនៃចប់មិនបានហើយប្រទេសព្រោះរាងកាយនឹងជាតិទីសេចចរឡើងចុះនៃខ្យល់ទេគូកោតនាទីតនឹងដេតនឹងជុះតនឹងកលែងនឹងហៅប្រទេសរបស់គូយល់ទេប្រទេសណាគូតើដល់នឹងលើខែ3ប៉ុណ្ណឹងណាខែ3ថា 100ម៉ែត្រ4ចុងញាស់គោកើតនៅនឹងទីនឹងជុះនឹងដេកនឹងដើរក្នុងនឹងកន្លែងនឹងតែបីប៉ុណ្ណឹងហើយប្រតិសរបស់គូខ្យល់កើតនឹងរលឹកនឹងពេញចរឡើងវែងចុះវែងទៅនឹងខ្លីនឹងក្នុងនឹងនឹងហៅប្រតិសរបស់ខ្យល់យល់ទេចាហ៎យល់ទេតើបានទេប្រតិសអញ្ចឹងចរក៏រូបប្រតិសក៏រូប ណែរូបដូចគ្នាណែខ្យល់ក៏រូបប្រទេសក៏រូបចិត្តដឹងខ្យល់ចិត្តដឹងប្រទេសនៃខ្យល់ជាទួនាមអមមិនបានហៅនាមរវល់តែដឹងដឹងខ្យល់ដឹងប្រទេសយល់ទេអញ្ចឹងសភាវៈ3បែងចែកចេញពីគ្នាតួបញ្ញាសភាវៈ3ជាតួបញ្ញាហ្មងសភាវៈទី1ខ្យល់ សភាវៈទី2រាងកាយសភាវៈទី3ចិត្តអ្នកណាអ្នកដឹងនឹងបញ្ញាយល់ទេសពេតអ្នកលឹកបញ្ញាអ្នកដឹងដឹងថានេះក្រមខ្យល់នេះក្រមវទេសនេះក្រមចិត្តនឹងហៅបញ្ញាតួបញ្ញាប៉ុណ្ណឹងនៅក្នុងសម័យណាដែលបានឃើញអញ្ចឹងវាអត់មានអីអត់មានអីមានត្រឹមតែក្រមខ្យល់កើតរលត់មានត្រឹមតែរាងកាយមានត្រឹមតែចិត្តសម្រាប់ដឹងអញ្ចឹងពាក្យនឹងជាពាក្យថា មិនដែលសត្វមិនដែលបកុលយល់ទេអស់លិចកាលណាបញ្ញានឹងកើតឡើងហើយសំមោហភូមិរលត់នេះសំមោហភូមិរលត់កាលពេលដែលយើងសង្កត់ថាសត្វថាបកុលថាស្រីថាប្រុសត្រាប់តែកើតបញ្ញាមកច្រានចេញអស់លែងមានពេលនោះបញ្ញាភូមិកើតឡើងសំមោហភូមិរលត់ប្រឡងចេញផុតនៅលោកវោហាបានដឹងថា ស្រីប្រាប់ក្មេងចាស់សត្វបុគ្គលសុទ្ធតែជាតួពាក្យជាតួសម្ដីសម្រាប់ហៅនៅលើកណ្ណសញ្ញានេះសេចក្តីសង្កល់ថាដុំហ្នឹងដាក់តនេះណានឹងច្បាស់តើណាណាបាទទេណាឲ្យច្បាស់ហ្នឹងបើបើសិនជានិយាយបានអញ្ចឹងគេថាអ្នកបានវិបស្សនាហើយបានហើយវិបស្សនាឥឡូវស្មាបញ្ញត្តិឈ្មោះខ្យល់សង្ខារហើយកាយសង្ខារនេះ នេះក្រុមចោលញាត់ឈ្មោះឲ្យណាមិនបានហៅកាយសង្ខារព្រោះខ្យល់នឹងញ៉ាំងកាយឲ្យកម្រើកយល់ទេចោលនឹងតែធ្វើកាយឲ្យកម្រើកនឹងលើកបានបាត់បានញ័រគ្រប់កន្លែងហ្នឹងអស់រាងកាយអញ្ចឹងកាយសង្ខារសង្ខារហើយកាយសង្ខាររាងកាយទាំងមូលនេះហៅឧបាទនកៈសង្ខារមិនបានហៅឧបាទនកៈសង្ខារព្រោះមានចិត្តក្រោកនៅក្នុងនឹងយល់ទេនេះក្តីតណាក៏ចិត្តដឹងដែរ ចិត្តនឹងហៅអភិសង្ខាបញ្ញាវិសង្ខាមិនបានហៅបញ្ញាសង្ខាព្រោះចិត្តកំពុងតែបរិសុទ្ធជាទួបន់យល់ទេចិត្តកំពុងបរិសុទ្ធជាទួបន់អញ្ចឹងចាប់ទៅចង់សន្និបាតជើងមានត្រឹមតែសង្ខាយល់ទេសង្ខាមួយទៀតមិញរូបធម៌នាមធម៌ឥឡូវប្រមូលមកហៅសង្ខាមួយម៉ាត់ដូចគ្នាត្រឹមតែសង្ខាមិនមែន សង្ខារមិនមែនសត្វមិនមែនបុគ្គលសង្ខារជាធម៌យល់ទេនេះសង្ខារជាធម៌នៅវិបស្សនាមានសង្ខារជាអារម្មណ៍នៅក្នុងពេលណាបញ្ញាមិនទាន់ឃើញព្រះនិព្វានទេបញ្ញាតែចំពាក់ក្នុងសង្ខារផងហើយតែប្រើព្រះក្នុងសង្ខារផងហើយតែពិចារណាក្នុងសង្ខារផងហើយព្រោះអត់ទាន់បាននិព្វានអញ្ចឹងនៅនឹងនៅតែពិចារណាប៉ុណ្ណឹងអានឹងប្រយ័ត្នឈ្មោះឲ្យហ្នឹង ដូច្នេះវិបស្សនាស្គាល់បាត់រូបនាមស្គាល់ថានេះសង្ខារធម៌មិនមែនសត្វមិនមែនបុគ្គលរាងកាយទាំងទាំងមូលហ្នឹងបញ្ញត្តិពីររូបមួយនាមមួយបញ្ញត្តិមួយសង្ខារសង្ខារវាម៉ាត់គឺទាំងអស់ក្នុងហ្នឹងមិនមែនជាតួសត្វមិនមែនជាតួបុគ្គលចូលដង្ហើមចេញចូលហើយកាយសង្ខាររាងកាយហៅឧបាទនកសង្ខារចិត្តហៅបញ្ញាវិសង្ខារ ទទួលបត់ព្រោះចិត្តវាកំពុងស្អាតជាកុសលចិត្តនេះចិត្តដែលកំពុងឃើញក្រុមរូបកំពុងឃើញរាងកាយប្រទេសរបស់ចលកំពុងឃើញតើរលឹកកំពុងឃើញទាំងអស់ហ្នឹងហើយកុសលចិត្តកុសលចិត្តនឹងហៅកុសលចិត្តនឹងហៅកុសលចិត្តបានហៅបញ្ញាវិសង្ខាយល់ទេនេះបានបនទេ បានបំកើតនឹងហៅវិបស្សនាសរុបមកហៅវិបស្សនាកុសលស្ណៈវិបស្សនានឹងកុសលស្ណៈវិបស្សនានឹងចាប់ឲ្យបានណាឲ្យយល់ប៉ុណ្ណឹងឲ្យយល់ប៉ុណ្ណឹងឲ្យត្រាស់ដឹងស្គាល់បានប៉ុណ្ណឹងឲ្យជាបាននឹងជាទួមយៈជាទួបរិបទាហើយនឹងជាកន្លងជាផ្លូវនៃសោតាបណៈនឹងសោតាបណៈផ្លូវផ្លូវសោតាបណៈទៅ អញ្ចឹងការបែងចែកនៅសភាវៈបានឃើញក្រុមខ្យល់ឃើញប្រទេសរបស់ខ្យល់ឃើញចិត្តបញ្ញាយៈព្រះសុគតិសត្វបរិសុទ្ធដោយបញ្ញាអ